នោះមិនរួច ខ្លួនទេ លោកខួងស្រេង បញ្ជាឲ្យបិទហាង The Storm ហើយនឹងតាមចាប់ម្ចាស់ហាង ដែលអាងអំណាចបាញ់គម្រាមចុងភៅទីបំផុតឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញ បាន បញ្ជាឲ្យអភិបាលខណ្ឌ7មករាចុះបិទហាង The Storm ជាបន្ទាន់បន្ទាប់ពីថៅកែហាងនេះឈ្មោះហេងសុផល ដកកំភ្លើងបាញ់គម្រាមកំហែងប្រមាថអាយុជីវិតបុគ្គលិករបស់ខ្លួននេះបើយោងតាមភេកលោកផៃវណ្ណៈដែលបង្ហោះកាលពីប្រលប់ថ្ងៃ ទី25ខែឧសភាឆ្នាំ2022សូមបញ្ជាក់ថាកាលពីវេលាម៉ោង11:20នាទី នៅថ្ងៃទី21ខែឧសភាឆ្នាំ2022មានករណីបាញ់បោះមួយ បានកើតឡើង នៅក្នុងហាងមួយ ដែល មានយីហោ The Storm ខ្មាន់កំភ្លើងគឺជាថៅកែហាង The Storm តែម្ដង។ បានដកកំភ្លើងបាញ់មួយគ្រាប់គុំរៀមមេចុងភៅ ព្រោះរឿងរទេសដុតគោទីតាំងកើតហេតុស្ថិតនៅផ្លូវ182សង្កាត់វាលវងខណ្ឌ7មករារាជធានីភ្នំពេញបើ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ជាថកែក្លឹបកំសាន្ត The Storm បានខឹងជាមួយចុងភៅ ដែលត្រូវជាកូនចៅខ្លួនបន្តិចបន្តួចក៏ស្រាប់តែដកកំភ្លើងគំរាមនិងផ្ទុះអាវុធមួយគ្រាប់រួចក៏បើករថយន្តចេញ ពីក្លឹបបាត់ស្រមោល។ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវនិងសមត្ថកិច្ចមូលដ្ឋានព្រមទាំងអាវុធហត្ថកាលពីវេលាម៉ោង11និង10នាទីយប់នៅថ្ងៃទី21ខែឧសភាឆ្នាំ2022ស្ថិតនៅ ចំណុចក្លឹបកំសាន្ត The Storm សេចក្តីរាយការណ៍បានបន្តទៀតថាជនបង្កដែលជាថៅកែក្លឹបខាងលើ មានឈ្មោះផលអាយុ40ឆ្នាំរីឯបរិះរងគ្រោះវិញមានឈ្មោះឈូកសុភាពអាយុ48ឆ្នាំ មុខរបរជាមេចុងភៅក្នុងក្លឹបកំសាន្ត The Storm បើតាមសម្ដីបរោះនិងស្ត្រីរងគ្រោះត្រូវជាចុងភៅនៅក្នុងក្លឹបកំសាន្តខាងលើ បានឲ្យដឹងថា ពេលកើតហេតុជនបង្កដែលត្រូវជាថៅកែរបស់ខ្លួន បានចូលមករករឿង ដោយមិនសួរហេតុផលនោះទេ ហើយក៏ចោទជនរងគ្រោះថា បានទៅរុះដំបូលរទេសគោដុតហើយថៅកែរូបនោះក៏ បានវាយទៅលើជនរងគ្រោះមួយដៃរួចក៏បើករថយន្តចេញពីហាង។ ប្រពន្ធដដែលបានបន្តថាលុះមួយសន្ទុះក្រោយមកថៅកែបង្កហេតុក៏បានបើករថយន្តមកវិញនិងយកកំភ្លើងខ្លីមិនស្គាល់ម៉ាកមកកន្លែងចុងភៅរួចអាមេភ្ជុងចុងភៅគំរាមហើយបាញ់ឡើងលើមួយគ្រាប់រួចក៏ដើរចេញពីក្លឹបនិងបើករថយន្តគេចខ្លួនបាត់តែម្ដងទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករាំលេងកំសាន្តទាំងសមត្ថកិច្ចនិងអាវុធហត្ថខណ្ឌ7មករាចុះទៅដល់កន្លែងកើតហេតុ បន្ទាប់មក ជនរងគ្រោះក៏ផ្អាកធ្វើមហូបរួចដើរចេញមកក្រៅនិងបកស្រាយប្រាប់រឿងហេតុទាំងអស់ដល់អ្នកសារព័ត៌មានរួចរាល់រួចក៏នាំគ្នាទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ7មករា ដើម្បីដាក់ពាក្យបណ្ដឹងទៅលើថៅកែរបស់ខ្លួនឲ្យកម្លាំងជំនាញជួយរកយុត្តិធម៌និងចាត់ការតាមច្បាប់ផងដែរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ